មកផ្ទះខ្ញុំធ្វើអីសុជាតិចង់មើលងាយខ្ញុំសាច់ចំបោកខ្ញុំដូចជាអ្នកផ្សេងអត់ទេម៉ារីគឺខ្ញុំចង់មកសួរសុខទុក្ខម៉ារីតាខ្ញុំមកត្រូវការក្តីស្រឡាញ់ក្តីណែពីអ្នកណាទាំងអស់សុជាតិត្រឡប់ទៅវិញទៅកុំមកចំណាយពេលអបយោជាមួយនឹងមនុស្សដូចខ្ញុំអីចង់ណាគេថាម៉ារីមិនល្អក៏ជារឿងរបស់គេដែរខ្ញុំមិនដូចគ្រប់គ្នាណាសម្រាប់ខ្ញុំគឺម៉ារីល្អរហូតហ្នឹងនេះប៉ា50ជាតិមកមែនទេប៉ាចង់តតងជាតិដើម្បីបញ្ឈឺខ្ញុំ ប៉ាគេថាខ្ញុំជិះចាប់ប៉ុណ្ណឹងហើយនៅអត់តគ្រប់គ្រាន់ទៀតហ៎អត់ទេម៉ារីអត់ទេមកមិនបានធ្វើបែបហ្នឹងទេណាប៉ាធ្វើជាខ្ទុយម្នាក់ឯងកុំអត់ទេអ្នកផ្សេងមកធ្វើជាខ្ទុយដូចជាប៉ាអីទុកអនាគតឲ្យគេខ្លះផងកុំឲ្យអ្នកផ្សេងមើលមកខ្ញុំក្នុងនៃអាក្រក់ជាងហ្នឹងអីម៉ារីខ្ញុំត្រូវការការលងលំពីអ្នកទាំងអស់អ្នកក្នុងសាលារៀនគេសប្បាយចិត្តណាស់ពេលដែលគេដឹងរឿងនេះសុជាតិចង់ដឹងថែមទៀតមែនទេថាខ្ញុំពិបាកចិត្តប៉ុណ្ណាម៉ារីឈប់គិតអីអាក្រក់ៗបានអត់ សុជាត្រឡប់ទៅវិញទៅខ្ញុំឲ្យសុជាត្រឡប់ទៅឥឡូវហ្នឹងស្ដាប់ខ្ញុំនិយាយបានអត់ចេញទៅ មិនអីការងារដែលលោកគ្រូដាក់ឲ្យធ្វើឲ្យដំណើរផងបងលោកគ្រូទៅទទួលដំណឹងល្អចាំប្រាប់អ្នកទាំងអស់គ្នាសាលារៀនយើងនឹងរកវិធីរំលឹកដឹងគុណដល់មេដាបេដានិងកមាទោសដល់ពួកគាត់ដែលខាងសាលា ចង់ឲ្យអ្នកគ្រប់គ្នាសំដែងនៅទីក្តីស្រឡាញ់ដឹងគុណដល់ម្ដាយដែលមានគុណដែលចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចមកព្រមទាំងកមាទោសដល់អ្នកម្ដាយរបស់បងប្អូនគាត់ធ្វើមិនល្អដាក់ម្ដាយក្នុងប្រការណាមួយ ម៉ាក់ខ្ញុំនឹងមកជាមិនខានព្រោះម៉ាក់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំនឹងប្រាប់គាត់ឲ្យចូលរួម កម្មវិធីនេះលោកគ្រូខ្ញុំក៏ដូចគ្នាដែរលោកគ្រូហើយចុះអ្នកផ្សេងទៀតតែបាននិយាយប្រានគ្រូ ពេលដល់ផ្ទះវិញប្រាប់ពួកគាត់បានទាំងផងជាពិសេសអ្នកម៉ាក់តែម្ដងណាគ្រូសង្ឃឹមថាម៉ាក់របស់បងប្អូននៅមកកម្មវិធីនេះជាជាមិនខាន ខ្ញុំគួរតែប្រាប់ប៉ាប់ខែមកចូលក្នុង កម្មវិធីនេះអត់ណោះបើប៉ាប់ខែមកក្នុងកម្មវិធីនេះខ្ញុំនឹងបាយការអង្គការនេះឲ្យគ្រប់គ្នាក្នុងសាលារៀនទាំងមូលនឹងដឹងការពិតទាំងអស់ធ្វើមិនទៅបើប៉ាប់ខែធ្វើជាម៉ាក់ខ្ញុំផងប៉ាខ្ញុំផងតាំងពីតូចមកហ្នឹង ជាតិហើយវាថៃហែងណាឃើញមើលមុខម៉ារីមិនចេះឈប់សោះមើលនោះមើលថ្ងៃហ្នឹងណាជីវាបនអ្នកម្ដាយមិនមកមើលមុខស្រីស្អាតចឹងទេវើយតែឈួតមែនយើងមើលដូចហែងគិតទេយើងគ្រាន់តែឆ្ងល់ថាមិនថ្ងៃហ្នឹងម៉ារីមុខសែតណាស់បែរចង់ដឹងចឹងណាហែងទៅសួរម៉ារីខ្លួនឯងតាមិនមកឈោឆ្ងល់អាណាប្រាប់ឯងណា តែគិតថាប្រហែលជាម៉ារីកំពុងតែចាំម៉ាក់នាងមិនទាន់មកដល់ហើយមើលទៅយើងថាមិនអញ្ចឹងទេបុយស្អីវិញហ៎នៅពេលនេះកំពុងបដាយនិងសិស្សសិស្សសិស្សទាំងអស់សូមអញ្ជើញទៅកន្លែងរៀបចំកម្មវិធីម៉ារីម៉ារីនេះមិនដាយប្អូនហ៎ចាលោកគ្រូ ខ្ញុំគឺជាម៉ាក់របស់ម៉ារីណាលោកគ្រូអញ្ចឹងអូអីលេងដាក់មកកត់ទៀតបើឡាយចិត្តតែមកកត់អីមើលស្មៃជឿអូយមិនដែលឃើញទេតាំងកើតមកតែមានមួយនឹងទេមើលពួកម៉ាក់ខ្លួនឯងមានបាក់ទៅអុយមកខ្ទៃអើខ្ទៃនេះម៉ាក់ម៉ារីមែនអុយម៉ាក់គាត់ខ្ទៃអុយគាត់ឲ្យចង់សាច់ដល់ហើយ ជាងហើយមកនិយាយហើយវៃវ៉ាន់កំហុសអឺប៉ាមារីខ្ទេយហ្នឹងហើយម្នាក់ហ្នឹងហើយដែលគេនិយាយពេញភូមិមកថាជាប៉ាខ្ទេយទៅតែដឹងសោះណោះឥឡូវដើរតួធ្វើជាម៉ាក់របស់ម៉ារីទៅវិញអត់មានម៉ាក់នឹងហើយពិតជាអត់ស្គាល់បានជាមានប៉ាខ្ទេយដើរតួធ្វើជាម៉ាក់អញ្ចឹងនោះហើយមើលចុះរົບលឿងទៀតមួយចង់សោយមែនតើអាឥឡូវដល់សំហត់ với đây là khánh á bị chim cây với luôn hết ទម្លាក់គេគ្រប់គ្នាប៉ាក៏ជាមនុស្សប្រុសមិនឲ្យប៉ាមកបង្ហាញខ្លួនក្នុងសភាពបែបហ្នឹងទេប៉ាក៏ថារងថ្ងៃនឹងប៉ាគឺជាស្អីនេះនេះច្មោះនេះច្មោះនេះច្មោះកំខឹងកំខឹងមកអីណាគឺម៉ាក់ខ្លាចនេះច្មោះឯកាដែលគ្មានម៉ាក់ណា អត់តែធ្វើឲ្យគ្រប់គ្នាមើលងាយខ្ញុំលឿនដើមប៉ាអើយប៉ាគួរណាស់ប៉ាកុំបាក់មកខ្ញុំចឹងសោះខ្ញុំស្អប់ប៉ាប៉ាចេះឆ្ងាយពីខ្ញុំមើលប៉ាពេញចិត្តអីមែនទេដែលឃើញគ្រប់គ្នាក្នុងមួយសាលាដឹងថាប៉ាគឺជាផ្ទុយបែបហ្នឹងប៉ាចេញញ៉ាំខ្ញុំស្អប់ប៉ាខ្ញុំមិនចង់ឃើញមុខប៉ា chó chết អីណាក្រោកឡើងសិនមកញ៉ាំបាយសិនទៅចាំគេងវិញណាក្រោកឡើងមកណានេះច្រមុកណាបើសិនជាខឹងម៉ាក់ក៏ដោយក៏ទៅតែញ៉ាំបាយដែរណាចាំក្រោកឡើងមកដឺឡើងក្រោកមកណាគឺគ្រប់យ៉ាងគឺពួកតប៉ាមានអនាគតបើប៉ាអាចធ្វើជាខ្ទុយទេខ្ញុំក៏គ្មានរឿងខ្មាស់គេអញ្ចឹងដែរប៉ាដឹងថាប៉ាធ្វើខ្ទុយអញ្ចឹងឲ្យខ្ញុំខ្មាស់គេប៉ុណ្ណាអត់ប៉ានៅអត់អស់ចិត្តទៀតមែនទេល្មមល្មមម៉ែណាប៉ាកំពុងហេតុពេក ពីដំបូងខ្ញុំគិតថាប៉ានឹងឈប់ធ្វើទៅបន្ទាប់ពីខ្ញុំទៅបាត់ប៉ុន្តែប៉ាកាន់តែធ្វើកាន់តែខ្លាំងមិនក៏ប៉ាខុសស្លាញ់ចោលតែម្ដងទៅដើម្បីកុំឲ្យខ្ញុំឃើញប៉ាក្នុងរូបភាពបែបហ្នឹងទៀតនាងចំអករឿងខ្លាំងកូនគិតមិនតាន់ដល់ទេតោះឯម៉ាក់ជាអ្នកគិតជំនួសណាម៉ាក់ខ្លាចកូនមានអារម្មណ៍ឯកានៅពេលដែលគ្មានម៉ាក់ពីពិតប្រកបដោយភាព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 គឺមកពីប៉ាស្រឡាញ់កូនណាប៉ាចង់និយាយជាមួយនឹងកូនស្រីប៉ាប៉ាខ្លាចកូនគិតរឿងអីមិនល្អប៉ាស្រឡាញ់កូនណានេះចំអកតូចប៉ាមិនចាំខ្វល់ពីខ្ញុំច្រើនទៀតទេខ្ញុំអត់ចូលចិត្តប៉ាធ្វើខ្ទុយដើម្បីអីប៉ាធ្វើខ្ទុយអញ្ចឹងប៉ាធ្វើខ្ញុំខ្មាស់គេប៉ុណ្ណឹងឯងចង់ខ្ញុំបន្ទូអីថែមទៀតខ្ញុំធំហើយខ្ញុំជិះគិតខ្លួនឯងខ្ញុំមិនស្គាល់គ្នាដូចកាលពីមុនទៀតទេឯងខ្មាស់គេទោះតម្លាក់ជិះខ្ទុយហ៎មែនទេហើយប៉ាធ្វើខ្ទុយទៅអីប៉ាដឹងថាប៉ាធ្វើខ្ទុយអញ្ចឹងឯងបំផ្លាញអនាគតកូនខ្លួនឯងអត់ ប៉ាអត់ស្រឡាញ់ខ្ញុំទេអត់ទេណាប៉ាស្រឡាញ់កូនតែប៉ាមានហេតុផលរបស់ប៉ាណាហេតុផលរបស់ប៉ាគឺប៉ាស្រឡាញ់ប្រុសដូចគ្នាហើយប៉ាដឹងអីតើថាខ្ញុំគឺជាស្រីប៉ាធ្វើជាស្រីដូចគ្នាទៅអីពួកគ្នាមើលមកខ្ញុំហើយនឹងប៉ាក្នុងរូបភាពបែបណាអើប៉ាចង់បានអញ្ចឹងណាមែនអត់ខ្ញុំមិនញ៉ាំបាយញ៉ាំទឹកអីទាំងអស់ខ្ញុំកេងម្នាក់ឯងកេងទាំងអស់ ដើម្បីកុំឲ្យខ្ញុំឃើញប៉ះនៅរូបភាពបែបហ្នឹងទៀតមិនមិនបានទេណានេះចំក់មិនបានទេកូនត្រូវតែញ៉ាំបាយណានេះចំក់ទោះជាកូនខឹងម៉ាក់ក៏ដោយប៉ុន្តែកូនត្រូវតែញ៉ាំបាយណាម៉ាក់ខ្លាចកូនឈឺកាពែនេះចំក់ឲ្យម៉ាក់សុំទោសក៏បានដែរឲ្យម៉ាក់សុំទោសដែលធ្វើឲ្យកូនខ្វះគេប៉ុន្តែកូនត្រូវតែញ៉ាំបាយណានេះចំក់ណាប៉ាឆាប់ចេញទៅចេញចេញបាត់បវត្តខ្ញុំទៅ chị mà nhúng về sao cho được Penny to tê Ba là đợi ba xong là đặt xong ច្រើនឆ្នាំមកនេះប៉ាកុហកកូនព្រោះតែប៉ាគិតថាកូនស្រីចំក់របស់ប៉ាធំឡើងនឹងមិនឯកានឹងមិនមានអារម្មណ៍ថាមិនមានម្ដាយដូចជាគេនឹងមានភាពខកខានដូចជាពេលតែអ្វីដែលប៉ាគិតវាមិនមែនបែបហ្នឹងទេប៉ាខំធ្វើជាខ្ទើយ លះបង់ភាពខ្មាស់អៀនតែអ្វីដែលប៉ាសោកស្ដាយបំផុតកូនបាត់ជាខ្មាស់គេទៅវិញតែប៉ាសុំទោសដែលប៉ាមិនមានគ្រប់យ៉ាងឲ្យកូនដូចជាកូនអ្នកដតីតែបើសិនជាប៉ាប្រាប់កូននៅពេលនេះគឺមានតែធ្វើឲ្យកូនខឹងប៉ាខ្លាំងជាងនេះតែប៉ុណ្ណោះប៉ាសុំចិត្ត ទ្រាំបែបនេះដល់ទីបំផុតទៅចោះនាងចំអកក្រាប់ឡើងមកណាកុំគេអញ្ចឹងហើយនេះប្រកាយមិនទៅរៀនទេហ៎ នេះចំអកក្រោកឡើងមកណា ទៅងូតទឹកបន្តិចសិនហើយចាំកង្កេងវិញក៏បានដែរណាកុំធ្វើអញ្ចឹងអីណាបើបដ ாய் បែបនេះគេមិនកើតទេ ខ្ញុំទៅទៅរកមជ្ឈបាយឲ្យនាងនិយាយជាមួយខ្ញុំវិញតតបាន ធ្វើយ៉ាងម៉េចដែរម៉ារីគិតទៅចុចទូរស័ព្ទដល់ប្រមនិយាយបែបនេះគិតយ៉ាងម៉េចដែរនឹកឃើញហើយថាគួរតែធ្វើបែបណានោះ មានតែវិធីមួយនេះទេតែធ្វើយ៉ាងម៉េចទៅព្រោះខ្ញុំអត់សូវចេះលេង Facebook ផងណាអើយមកដល់ពេលនេះទៅហើយត្រូវតែបង្កើតឲ្យខ្លួនឯងបើមិនចឹងទេគ្មានផ្លូវអាចនិយាយជាមួយនឹងនេះចំមកខ្ញុំបានឡើយអូយគួយគួយគួយគួយម្នាក់ម្នាក់មីងមីងមានរឿងចង់ពឹងមួយណា ជួយជួយមីងបន្តិចទេជួយងាយគេមីងមីងកុំប្រាប់ថាមីងចង់តាក់ទងមួយខ្ញុំអត់សោះណាមីងខ្ញុំនៅក្មេងណាអូយណែមីងមិនដែលបានគិតថាចង់ស៊ីក្មេងមកក្រក់ដូចជាឯងទេណែមកមកចិត្តមីងតិចមកមីងចង់ឲ្យជួយណាតែកុំប្រាប់គេឲ្យសោះឬអត់មានរឿងអីមីងកាចង់ខ្ញុំជួយណែជួយជួយបង្កើត Facebook ឲ្យមីងមួយមកណែអមអីទេចាំតិចចាំខ្ញុំបង្កើតឲ្យ ហើយប្រកាសហើយប្រាប់ពីរបៀបលេងដល់មីងផងមីងអាចចេះទេមីងវល់វល់អស់ហើយណាបានមីងអឺនេះវិញអាកន្លែងនេះគេសម្រាប់លេងឆាតហើយបើកន្លែងនេះអឺបើមីងខ្ជិលសេអសមីងអាចចុចកន្លែងនេះផ្ញើទៅគេបានហើយចុចកន្លែងនេះសម្រាប់ add friend ឲ្យមានមិត្តច្រើននៅក្នុង Facebook អឺមីងយល់ហើយអូខេអូខេអរគុណណាក្មួយណែមីងស្រឡាញ់ឯងដូចជាបើអញ្ចឹងចាំថ្ងៃណាតលេចាំមីងនាំឯងតលេភ្នំពេញណាអើយមីងបាច់ឆ្លាញ់ខ្ញុំទេខ្ញុំទៅផ្ទះហើយអើមីងអរគុណណាស់អាបាល់ ជាតិនេះមានការអីហ៎បានមកផ្ទះមីងគឺខ្ញុំមកចង់និយាយមួយម៉ារីបន្តិចហ្នឹងមីងអឺជាតិអាអាមីងសុំទោសណាម៉ារីមិនចង់និយាយជាមួយអ្នកណាទេសំបីតាមីងក៏គេមិនចង់និយាយជាមួយដែរគឺគេខាងមីងដែលមីងចូលរួមនៅក្នុងកម្មវិធីនៅសាលា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 ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ស្រាប៊ីកម្ពុជារសជាតិទាន់សម័យស្មានជីវិតរស់រវើងអេធូមៀលទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជា ដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ខ្ញុំគិតថាមីងកុំបាក់ចិត្តអីណាទុកឲ្យខ្ញុំនិយាយមួយម៉ារីបន្តិចទៅប្រហែលជានាងអាចស្ដាប់បានខ្លះខ្ញុំគិតថាប្រហែលជាម៉ារីអត់តន់យល់អំពើល្អដែលមីងខំធ្វើកន្លងមកទេសុជាតិនេះនេះឯងឯងមិនស្អប់ខ្ពើមីងដូចជាអ្នកដតីទេហ៎អត់ទេមីងខ្ញុំអត់ស្អប់មីងទេព្រោះខ្ញុំគិតថាមីងគឺជាមនុស្សល្អតាព្រោះអីមីងអាចធ្វើជាម្ដាយអាចធ្វើជាឪពុករបស់ម៉ារីផង ដែលអ្នកផ្សេងគេអាចធ្វើបានដូចមីងទេមីងសប្បាយចិត្តដែលបានស្ដាប់សម្ដីរបស់ជាតិណាទោះបីជាគេគ្រប់គ្នាស្អប់ពើមីងតែក៏មានជាតិម្នាក់ដែរអរគុណណាស់ណាដែលមិនលើកទឹកចិត្តមីងដល់ផ្ទះមីងកុំគិតច្រើនអីប្រហែលជាពួកគេមិនទាន់យល់ពីអំពើល្អរបស់មីងឯងបានគេមើងងាយមីងតែថ្ងៃណាមួយ គេប្រកាសជាឃើញអំពើល្អរបស់មីងឯង មកផ្ទះខ្ញុំធ្វើអីសុជាតិចង់មើលងាយខ្ញុំសាច់ចំបោកខ្ញុំដូចជាអ្នកផ្សេងហ៎អត់ទេម៉ារីគឺខ្ញុំចង់មកសួរសុខទុក្ខម៉ារីតាខ្ញុំមកត្រូវការក្តីស្រឡាញ់ក្តីណិតពីអ្នកណាទាំងអស់សុជាតិត្រឡប់ទៅវិញទៅកុំមកចំណាយពេលអបយោជាមួយនឹងមនុស្សដូចខ្ញុំអីចង់ណាគេថាម៉ារីមិនល្អក៏ជារឿងរបស់គេដែរខ្ញុំមិនដូចគ្រប់គ្នាណាសម្រាប់ខ្ញុំគឺម៉ារីល្អរហូតហ្នឹងនេះប៉ាហៅសុជាតិមកមែនទេប៉ាចង់តតងសុជាតិដើម្បីបញ្ជើខ្ញុំ ប៉ាគេថាខ្ញុំជួយចាប់ប៉ុណ្ណឹងហើយនៅអត់តគ្រប់គ្រាន់ទៀតហ៎អត់ទេម៉ារីអត់ទេមកមិនបានធ្វើបែបហ្នឹងទេណាប៉ាធ្វើជាខ្ទើយម្នាក់ឯងកុំអត់ទេអ្នកផ្សេងមកធ្វើជាខ្ទើយដូចជាប៉ាអីទុកអាណិតកូនឯងគេខ្លះផងកុំឲ្យអ្នកផ្សេងមើលមកខ្ញុំក្នុងនៃអាក្រក់ជាងហ្នឹងអីម៉ារីខ្ញុំត្រូវការការលងលំពីអ្នកទាំងអស់អ្នកក្នុងសាលារៀនគេសប្បាយចិត្តណាស់ពេលដែលគេដឹងរឿងនេះសុជាតិចង់ដឹងថែមទៀតមែនទេថាខ្ញុំពិបាកចិត្តប៉ុណ្ណាម៉ារីឈប់គិតអីអាក្រក់ៗបានអត់ សុជាត្រឡប់ទៅវិញទៅខ្ញុំឲ្យសុជាត្រឡប់ទៅឥឡូវហ្នឹងស្ដាប់ខ្ញុំនិយាយបានអត់ចេញទៅ ស្មាននេះទៅហើយនេះច្បក់មិនតន់ចេញមកញ៉ាំបាយទៀតទេមិនបានទេខ្ញុំទៅតែដាច់ចិត្តទេខ្ញុំទៅតែធ្វើជាមិត្តភក្តិរបស់កូនខ្ញុំឲ្យបាន ម៉ារីព្រមទទួលហើយពេលនេះខ្ញុំអាចនិយាយជាមួយកូនខ្ញុំបានហើយ ធ្វើមនុស្សស្រីការងារអ្វីក៏ធ្វើឲ្យតែស្របច្បាប់ជាមនុស្សរឹងមាំមិនស្លុតទូមេក្រលាប់សុខមត់ឈឺចាប់ហើយចុះឥឡូវហ្នឹងកំពុងតែធ្វើអីវិញល្អហើយចឹងយើងញ៉ាំចុះ អត់មានធ្វើអីទេកំពុងតែគេងនៅលើខែមកបាយឈ្មោះអីក៏ច្រើនណាស់មួយណាឲ្យប្រកាសឥឡូវហ្នឹងក៏បានដែរអូខេណែមើលគ្នាញ៉ាំបាយអស់ហើយធីតា ហើយចុះយើងវិញអូបានអីញ៉ាំនៅអត់អីទេញ៉ាំមកឆ្ងាញ់មកដែរចឹងគឺគឺមានតែតែតែគាត់គាត់ម៉ែណៃមកពីប៉ាគ្នាដូចប៉ាគេហ្នឹងណាប៉ាគ្នាជាខ្ទើយគាត់ធ្វើឲ្យគ្នាត្រូវខ្មាស់គេពេញមកសាលារៀន ហើយគ្នាប្រហែលថ្ងៃហ្នឹងក៏អត់បានទៅរៀនទៀតពួកអីគិតថាបើសិនជាទៅគឺមានគេសើចមាននឹងអីនិយាយមកពាក់កណ្ដាលខ្មាស់ហើយស្អប់ហើយចំណែកពាក់កណ្ដាលទៀតក៏អណិតប៉ាដែរអរគុណណាស់សម្រាប់ពាក្យលើកទឹកចិត្តហើយនឹងការណែនាំ thank you សួស្តីម៉ារីជំរាបសួរពូពូមានការអីជាមួយខ្ញុំដែរអឬមួយក៏ពូគឺជាប៉ារបស់ធីតាមែនហើយពូគឺជាប៉ារបស់ធីតាកដូននេះគឺពូឲ្យធីតាតែធីតាឲ្យពូយកឲ្យក្មួយគេចង់ឲ្យក្មួយប្រើដែរគេចង់ប្រើដូចក្មួយណាចុះមិនបានជាពូស្គាល់មុខខ្ញុំអូតាមពិតទៅ ធីតាធ្លាប់ឲ្យរូបក្មួយមកពូមើល អញ្ចឹងហើយបងចពូស្គាល់ណាណាចាប់យកទៅចាអរគុណពូធីតាពិតជា សំណាងណាស់ដែលមានប៉ាចិត្តល្អបែបនេះពីងជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អ ជាមួយអីចឹងបូការីស្វេត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 រ៉ាប៊ីកម្ពុជារសជាតិទាន់សម័យស្មានជីវិតរស់រវើងអេធូមៀទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជា ដែលសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានពេលប្រាប់របស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew អញ្ចឹងហើយតើធីតាចេះចែករំលែកក្តីស្រឡាញ់ហើយនឹងកដោមកឲ្យខ្ញុំ អត់ដូចជាប៉ារបស់ខ្ញុំសោះគាត់ដែរស្រឡាញ់ខ្ញុំផងស្ដាប់ពូអ្នកស្មួយ នៅលើលោកនេះម៉ាក់ប៉ាណាក៏ស្រឡាញ់កូនដែរគ្រាន់តែការបង្ហាញក្តីស្រឡាញ់គឺមានរូបភាពផ្សេងគ្នា ពូជឿថាប៉ារបស់ក្មួយមិនទាន់បង្ហាញក្តីស្រឡាញ់ទៅកាន់ក្មួយគឺគាត់ច្បាស់ជាមានហេតុផលអីមួយដែលមិនចង់ឲ្យក្មួយដឹងតែហើយចាស់ពូត្រឡប់ទៅវិញណាបើសិនជាក្មួយចង់បានអីក្មួយមានបញ្ហាអីអាចប្រាប់ពីតាបានពូអាចជួយបាន ចាពូជំរាបលា អីកូនធីតាមានប៉ាម្នាក់ដែលល្អអញ្ចឹងណោះគាត់ស្រឡាញ់កូនខ្លួនឯងហើយបើចាស់ក្តីស្រឡាញ់ឲ្យអ្នកផ្សេងទៀតទាំងដែលខ្ញុំមិនជាកូនរបស់គាត់ផងគិតទៅខ្លួនឯងក៏មានសំណាងដែរដែលមានមិត្តភក្តិល្អម្នាក់ហើយមានប៉ាគេជាមនុស្សល្អទៀតបើសិនជាខ្ញុំមានប៉ាជាមនុស្សផុសដូចគេវិញមិនដឹងជាល្អប៉ុណ្ណាប៉ុន្តែហឺទាំងអស់នឹងបានធ្វើតែសម័យពួកអីហងៃនេះប៉ាខ្ញុំមិនជាមនុស្សផុសផងចាំអត់មើលសិននៅក្នុងនោះមានអីទៅណោះ ប្រហែលជាកៅអៅទេដឹងប៉ុន្តែប្រអប់តូចចឹងដាក់កៅអៅមិញកាត់ចឹងជាស្អីគេវិញតើណោះអូយហេតុអីក៏ពូម្នាក់នេះចិត្តល្អមែនណោះនេះយើងមិនមែនជាកូនគាត់ផង គាត់នៅទិញនាឡិកាឲ្យទៀតហើយនាឡិកានេះម៉ូដថ្មីទៀតស្អាតស្អាលណាស់ ដឹងយល់សពទៅដឹងតែមិនអាចទេបើសិនជាយើងអត់ច្រឡំខុសទេកូនរបស់គាត់ប្រហែលជាមានរបស់ពេញផ្ទះហើយមើលទៅអូឈឺភ្នែកអុយ នេះមិនក៏សោកសោកភ្នែកខ្ញុំស្វាងចឹងអូយអូយជួយផងអូយជួយផងខ្ញុំជឿភ្នែកណាអូយជួយផងនេះច្មោះនេះច្មោះនេះនេះច្មោះកើតអីហ៎នេះច្មោះអើយណាហីហៃហៃហៃភ្នែកទៅទៅស្អីហ៎មិនក៏ក្រហមចឹងហ៎អត់ទេខ្ញុំក៏អត់ដឹងដែរប៉ាងាប់ហើយនេះច្មោះអ្នកស្ងៀមណាអ្នកស្ងៀមចាំមកទៅយកឆ្នាំមកដាក់ឲ្យណាអ្នកស្ងៀម ងៀមអ្នកស្ងៀមអើយឆ្នាំទឹកណែណាវ៉ៃពីកម៉ាពីកម៉ាចាប់ចាប់គេងណាចាំដាក់ឆ្នាំហើយទីទៀតគឺបាត់ហើយណាបាត់ហើយណែស្ងៀមណាណែស្ងៀមមកមកមកណាអឺណែស្ងៀមណាណែស្ងៀមនេះសមក់សងំគេងទេណា មកសន្ទុះទៀតប្រកាសជាបាត់មិនខានទេ ចាំមកអាញ៉ាំបបរហើយកុំភ្លេចញ៉ាំថ្នាំផងណាខ្ញុំដឹងហើយប៉ាមិនប្រែមច្រើនពេកទេប៉ាធ្វើការងារប៉ាឲ្យតែល្អទៅអឺញ៉ាំបបរប៉ុណ្ណឹងឲ្យអស់ណាហើយសម្រាប់ទៅមិនចាំបាច់ធ្វើទេចាំមកត្រឡប់មកវិញចាំមកជាអ្នកធ្វើណាថាខ្ញុំដឹងហើយប៉ាបែកប្រាក់ខ្ញុំច្រើនពេកទេ អឺកំភ្លេចញ៉ាំថ្នាំ តាមម៉ាក់ប្រាប់ណាញ៉ាំថ្នាំហើយកំភ្លេចញ៉ាំផ្លែឈើដែលម៉ាក់ទិញឲ្យផងខ្ញុំមិនដឹងថាផ្លែឈើអស់នឹងប៉ាទុកនៅណាចិត្តទៅស្រីឲ្យគេញ៉ាំហីប៉ាទុកខ្លួនឯងខ្ញុំហៅមិនឃើញមិនពិបាកទេម៉ាក់ទុកនៅខាងក្នុងខ្លះសេញ៉ាំតិចតិចទៅញ៉ាំល្អណាញ៉ាំឲ្យសម្រាប់ទៅម៉ាក់ទៅធ្វើកាយណា ពួកឯងចាំមើលតាថ្ងៃហ្នឹងមានរឿងអ្វីកើតឡើងយើងតាមសងសឹកខ្ទឺកញ្ចាស់នេះតាំងពីក្មេងរហូតដល់វាមានកូននេះលបងឆានចង់វយអាឃើញម្នាក់ទៀតហើយមែនទេឯងសួរត្រូវចំណុចឯងត្រូវចាំបើសិនជាយើងតាមតាននរណាម្នាក់ហើយគឺគ្មានម្ដងល្អទេបង ចឹងបងឆាន់ចង់មលោបវាម្ដងទៀតអាឈួតនេះឯងគិតថាយើងសាលាខ្ទើកាចាស់នេះគឺយើងតាមសងសឹកវាតាំងវានេះក្មេងរហូតដល់វាមានកូនតែយើងសងសុនបានគិតមិនវិញបងយប់នេះយើងវាយវាមែន No យើងមិនវាយវាទេគឺយើងនឹងរົບទីសាស្ត្រ ឲ្យអាខ្ទួយនេះបដូរចរិតពីខ្ទួយមកប្រុសអស់មួយជីវិតកែពីខ្ទួយឲ្យទៅជាប្រុសវិញវាមិនអាចទៅរួចទេលបងឆាន់អើយនេះលបងឆាន់ចង់ធ្វើរឿងអីទៀតហើយមែនទេបែបចឹងដែររបងឆាន់គំនិតពុតជាល្អពុតជាល្អហើយកែរស់រឿងល្អល្អទៀតខ្ញុំទៅសាររបងអស់ពីចិត្តហ្មងណា ba này cái rộng có mấy khơi con này chẳng phải đang này thả là bọn đi rồi thôi chẳng mày ta đại lưới ពួកខ្ញុំមកផាត់មុខចាមិនអីទេអញ្ចឹងចាំបន្តិចខាងផាត់មុខតិចទៀតហើយហើយចាបង បងនិយាយតាមត្រង់បើគ្មានផ្កាយផាត់មុខឲ្យបង បងក៏មិនអោយនរណាផាត់មុខឲ្យបងដែរដឹងអត់ថាហេតុអីអូយចែនីងចែសរសើរខ្ញុំជ្រោពេកណាចែខ្ញុំផាត់ធម្មតាធម្មតា គ្មានអីអស្ចារ្យទេចែផាត់ដូចតាគីដូចតាឯងហ្នឹងណាតែសម្រាប់បងធ្វើមិនដូចគេទេ អ្នកណាក៏ស្គាល់ផ្កាយដែរកាលពី15ឆ្នាំមុនណាធ្លាប់ប្រឡងបវរកញ្ញាជាប់ផ្អើលទូទាំងប្រទេសអូយហើយផ្អើលទាំងពេញភូមិពេញស្រុកអូយបានអូនផ្កាយផាត់មកឲ្យដោយទេវតាផាត់មកឲ្យចាអញ្ចឹងអូយចាខ្ញុំប្រាប់ហើយថាខ្ញុំគ្មានអីអស្ចារទេឲ្យខ្ញុំប្រគល់ប្រជែងជាមួយនឹងក្មេងៗបានយ៉ាងម៉េចទៅខ្ញុំបន់ឲ្យតែក្មេងៗមានជំនាញការផាត់មុខទេចា ឲ្យខ្ញុំណាមិនបាច់អាប់ទេមិនក៏បន្តមកឆែកចឹងមិនខាត់ទេច្បាស់ណាស់គឺមានពួកអាក្មេមិនមានការងារធ្វើវាធ្វើបាបយើងមិនខានទេកុំឲ្យយើងឃើញឲ្យសោះបើមិនជាយើងឃើញណាយើងនឹងដល់ឯងឲ្យបាច់មកតិចសម្លេងទូរស័ព្ទពីណាគេនោះនេះរឿងវាយ៉ាងម៉េចហ្នឹងមិនក៏ Facebook ធីតានៅក្នុងទូរស័ព្ទរបស់ប៉ាកាយអញ្ចឹងមិនក៏ប៉ាធ្វើអញ្ចឹង ហេតុអីប៉ាធ្វើបែបនេះប៉ាកាន់តែឲ្យខ្ញុំស្អប់ប៉ាកាន់តែខ្លាំងអីហេតុអីបានជាជីវិតរបស់ខ្ញុំមកជួបបញ្ហាបែបនេះខ្ញុំសន្យាថាខ្ញុំនឹងឈប់ធ្វើជាខ្ទេយបើសិនជាកូនរបស់ខ្ញុំរៀនចប់ពីបងអើយខ្មិចកុំភ្លេចអីមិនភ្លេចបើភ្លេចទូរស័ព្ទបើសិនជានាងចំអកដឹងចាប់ជាចាប់មិនខានទេ នៅកន្លែងណាមិនក៏មិនឃើញណាមិនក៏មិនឃើញអាហោរបស់នេះមែនទេ ត់ទួមេក្រឡប់សុខមត់ឈឺចាប់មានតែពាក្យថា